សួស្តីអ្នកនរគ្នាខ្ញុំប៊ុនឡុងខ្ញុំមកពីខេត្តសៀមរាបឥឡូវយើងបកទៅការប្រស័យបទចម្រៀងវិញផលបាក់គឺពិបាកដំបងគឺចាប់ melody ចាប់អីនឹងដំបងឡើយបងរិទ្ធគាត់អ្នករៀបចំមកយើងច្រៀងបទភ្ជុំមកអីចឹងហើយគាត់ក៏ហៅមកជុំគ្នានៅលើ studio នឹងក្នុង studio គាត់ក៏ចាប់ផ្ដើមរៀបអាក័ររៀបអីនឹងហ្គីតាជាមួយឆៃណាហើយយើងចូលយើងចាប់ melody ចាប់អីចឹងហើយបទភ្ជុំហ្នឹងគឺខ្ញុំខ្ញុំជាមួយឆានុតកាមេរ៉ាមែនអ្នកសរសេរពីរនាក់ហ្នឹងមកបត់ សួស្តីអ្នកនរគ្នាខ្ញុំឈ្មោះស៊ុនសុថានុតហើយពេលច្រើនស្គាល់ខ្ញុំឈ្មោះឆានុតអីចឹងខ្ញុំរៀងមានអារម្មណ៍ថាវាពិបាកដែរដំបូងភាសាតែបត់ហ្នឹងបត់ vibe លក្ខណៈវា vibe រៀងយើងចង់បាន vibe រៀងជំនាន់មុនបន្តិចចង់បាន vibe រៀងទំនើបបន្តិចខ្ញុំខ្លួនឯងផ្ទាល់ហ្មងអត់ដែរធ្វើបត់លក្ខណៈជុំឬក៏បត់រៀងបុរាណឬក៏បត់រៀងរៀងសបាយសបាយឯងពីច្រើនខ្ញុំធ្វើបត់និយាយពីស្នេហានិយាយពីពីច្រើនហ្មង R&B rap អីចឹងទៅហើយរៀបចំមកបានដូចជា រៀបចំបានជាឆ្អឹងជាអីមកក៏ទម្លាក់ឲ្យទៅបងលីដែលជា producer នៅនឹងអឺបទនេះដូចផ្ដើមឡើងដោយបង្រិតប្រុសបើគាត់ជាអ្នកកំផុសហើយគាត់បោះខ្ញុំមកបន្ទោសតពីគាត់បទនេះយើងធ្វើចេញភ្ជុំបទនេះវាមិនមែនជាបទលក្ខណៈបែបភ្ជុំបុរាណអីទេ វាគឺជាបែបសម័យតែវាកាត់បុរាណ ខ្លះខ្លះចឹងទៅវាមានច្បាក់ស្រីឆាក្នុងនឹងដែរដែលយើងយកមកដាក់ចូលក្នុងនឹងវាប្រភេទ R&B មួយស្រីឆាចូលគ្នាហើយសម្រាប់បទនេះវាក៏មិនខ្លាំងហើយក៏មិនអន់ពេកវាមុំអាចទទួលយកបានសង្ឃឹមថាបងប្អូនចូលចិត្តនិងគ្រប់គ្រងហើយបទភ្ជុំហ្នឹងគឺយើងសរសេរជាលក្ខណៈញ៉ាយញងអីចឹងនិយាយពីវាអាចថាជា storytelling មួយពាក់ព័ន្ធនឹងមួយបទចម្រៀងភ្ជុំមួយបទហ្នឹងគឺខ្ញុំឆានុតនិង មិញសៀងហើយសម្រាប់ភ្ជុំឆ្នាំនេះយើងមិនមែនមានតែមួយបទទេយើងមាន3បទក៏ប៉ុន្តែបទនឹងដំបូងយើងថាចង់ច្រៀងខ្ញុំណូតនឹងឲ្យឲ្យមួយឡុងតែដល់ពេលឲ្យយើងគិតថា6នឹងវាតំណងមួយស៊ឺអញ្ចឹងដាក់ដូចថាមិញសៀងហ្នឹងយើងដាក់មិញសៀងចូលទៀតអញ្ចឹងយើងត្រូវច្រៀង3នាក់ហើយធីមគាត់មួយទៀតធីមសៀងហើយមួយមកភាពហើយមកធីមចុងក្រោយទៀតធីមទី3ហ្នឹងគឺមងលីសិតហើយមួយណិតចាប់ពងរត់យើងរត់តាមគ្នា សម្លឹងអំពីចម្ងាយរាងកាយអណ្ដឹកគំនូដឹកគេសាដឹកគេឆ្លាតដឹកគេចាក់ចំនឹងទ្រូមិនមិនចាប់អារម្មណ៍ស្រីស្រីលំពេញមកភូមិចង់ឃើញតែមួយទៅរូបចម្លាក់ចុះក្នុងបេះដូងអូនមិនមែនជំនួ